ពេលបំផុតធនាគារ ABA សម្រេចដាក់ពាក្យបណ្ដឹងប្តឹងស្ត្រីម្នាក់ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងបាត់លុយ1លានរៀលក្រុមហេតុផលមួយនេះនៅយប់ថ្ងៃទី19មេសា2023នេះយោងតាមទំព័រ Facebook Page ផ្លូវការរបស់ធនាគារ ABA បានលើកឡើងនៅសារជូនដំណឹងមួយជំវិញករណីចោទប្រកាន់លើបណ្ដាញសង្គមដោយគ្មានមូលដ្ឋាន ក្នុងសារនោះបាន លើកឡើងឲ្យដឹងថាអតិថិជនជាទីក្រុម យើងខ្ញុំសូមធ្វើបច្ចុប្បន្នភាពជុំវិញករណីចោរប្រកាន់មួយ ដែលបានកើតឡើងកាលពីថ្ងៃទី8មេសា ដោយមានអតិថិជនម្នាក់បានអញ្ជើញទៅសាខាធនាគារ ABA មួយកន្លែងដើម្បី ធ្វើការដាក់ប្រាក់ហើយបានអះអាងថា បាន បាត់ប្រាក់ចំនួន1លានរៀលភ្លាមភ្លាមបន្ទាប់ពីអតិថិជន បានតវ៉ានៅសាខា ក្រុមការងារពាក់ព័ន្ធរបស់យើងខ្ញុំ បាន បង្ហាញវីដេអូជូនអតិថិជនអំពីដំណើរការនៃការរាប់សាច់ប្រាក់ពីជ្រុង ផ្សេងផ្សេងគ្នា ដោយវីដេអូនោះ បានចាប់យក សកម្មភាព ទាំងស្រុងនៃការរាប់សាច់ប្រាក់របស់ក្រុមការងារប៉ុន្តែពេលនោះអតិថិជនមិនព្រមទទួលយកការបកស្រាយពីក្រុមការងារយើងឡើយហើយក៏បានចាក់ចេញពីសាខានៅថ្ងៃទី8មេសាអតិថិជនបានបង្ហោះសារនៅលើគណនី Facebook ដោយបានចោទប្រកាន់ធនាគារ ABA ហើយ បាន បំភ្លៃខុសពីហេតុការណ៍ពិត ដែលបានកើតឡើងជាក់ស្ដែងនៅថ្ងៃបន្ទាប់អតិថិជនក៏បានធ្វើការផ្សាយវីដេអូ live ផ្ទាល់នៅលើ Facebook ដោយបន្តរៀបរាប់អំពីការចោទប្រកាន់ខ្លាំងៗនិងបានបំភ្លៃការពិតនោះទោះជាធនាគារយើងខ្ញុំបានកំណត់ថ្ងៃជួបប្រជុំជាមួយអតិថិជនរូបនេះ នៅថ្ងៃទី10ខែមេសាដែលបង្ហាញពីឆន្ទៈក្នុងការដោះស្រាយបញ្ហាភ័ន្តច្រឡំនេះក៏ដោយ។ ក៏អតិថិជនរូបនេះនៅតែបន្តបរិហាគេរួមមានខ្លឹមសារបញ្ចុះបញ្ចូលតាមបណ្ដាញសង្គមឲ្យគេឈប់ប្រើប្រាស់ធនាគារ ABA ធនាគារយើងខ្ញុំនៅតែបដិញ្ញាព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី និងបានជួបប្រជុំជាមួយអតិថិជននៅការិយាល័យកណ្ដាលថ្ងៃទី10មេសាដើម្បីពិនិត្យករណីនេះឡើងវិញបន្ទាប់ពីបង្ហាញវីដេអូនិងភស្តុតាងដែលបានរកឃើញផ្សេងផ្សេងម្ដងទៀតរួចអតិថិជនបានទទួលស្គាល់ថាចំនួនទឹកប្រាក់ដែលបានដាក់គឺពិតជាត្រឹមត្រូវហើយមិនមែនបាត់បង់ប្រាក់នោះទេនៅថ្ងៃដដែលអតិថិជនរូបនោះបានផុសលិខិតសុំទោសទោះយ៉ាងណា នៅថ្ងៃនេះលិខិតនោះ លែងមាននៅលើទំព័រគណនី Facebook របស់គាត់ទៀតហើយជាមួយមូលដ្ឋានរឹងមាំដែលបានបញ្ជាក់ថាការចោទប្រកាន់របស់អតិថិជន គឺជាការបំភ្លៃការពិតដោយហើយផ្អែកលើភ័ស្តុតាងរួមទាំងការរកឃើញផ្សេងផ្សេងដែលប្រមូលបាន បច្ចុប្បន្ននេះធនាគារ ABA កំពុងរៀបចំឯកសារតាមផ្លូវច្បាប់ក៏ដូចជាបណ្ដឹងប្រមត្តនទៅតុលាការ។ ស្របពេលគ្នានេះដែរយើងខ្ញុំសូមរំលឹកអតិថិជនជាថ្មីម្ដងទៀតសូមធ្វើការតាក់ទងមកធនាគារ ABA តាមបណ្ដាញទំនាក់ទំនងផ្សេងផ្សេងរបស់យើងខ្ញុំមុននឹងផុសអំពីបញ្ហាអ្វីមួយនៅលើអ៊ីនធឺណិតឬបណ្ដាញសង្គមនីតិវិធីដោះស្រាយវិវាទនានារបស់ធនាគារយើងមាននៅលើ website នេះការអះអាងនិងចោទប្រកាន់ដោយបំភ្លៃការពិតនិងគ្មានមូលដ្ឋានអាចបណ្ដាលឲ្យរងវិធានការផ្នែកច្បាប់ជាធរមានសូមអរគុណ។